ប្រាំងធរៀងហើយភ្លឺចាំងចែងព្រះពុទ្ធអង្គក៏ទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃប្រើប្រាស់បច្ច័យ4ប៉ុន្តែវត្ថុកាមគុណត្រូវហាមឃាត់ឲ្យព្រោះអានឹងវាជាចំណីតោះ ក្នុងសិក្ខាបទតាំងពីបរាជិកសង្ឃាទិសេសហោហែមកចឹងសិតតែរឿងហាមឃាត់ទៅនៅក្នុងកាមគុណនឹងឯងព្រោះអានឹងអត់ទៅវាមិនស្លាប់ទេមិនបច្ច័យ4អីណាមិនអាហារបរិភោគជាដើមអីហ្នឹងឯងអញ្ចឹងគឺរិទ្ធស៊ីរិទ្ធឃ្លាហ្នឹងពាក្យសាមញ្ញពាក្យស៊ីហ្នឹងយើងនិយាយពាក្យសាមញ្ញអញ្ចឹងទៅបព្វជិត ក៏យើងប្រើឆាន់អីយើងបរិភោគទូទានអីប៉ុន្តែនេះវានិយាយនៅក្នុងរឿងវត្ថុកាមគុណគេហៅរិទ្ធស៊ីរិទ្ធក្លៀនរិទ្ធបានរិទ្ធមិនគ្រប់ហ្នឹងហ្នឹងឯងអញ្ចឹងយើងកុំកុំសង្ឃឹមទៅជាមួយនឹងអារឿងឆ្អែតឆ្អន់អីហ្នឹងយើងមកសង្ឃឹមក្នុងចិត្តសន្តានរបស់យើងវិញគឺយើងអាចអប់រំចិត្ត អាហ្នឹងមិនមិនធ្វើការងារអប់រំចិត្តហ្នឹងអត់បានទេចឹងព្រោះអាហ្នឹងវាជាទូទៅកិលេសទូទៅមិនមែនតែមនុស្សទេនៅក្នុងសត្វទេឆានអីសត្វទេឆានអីអីក៏វាមានប៉ុន្តែវាមិនអភិវឌ្ឍឲ្យកិលេសក្នុងខ្លួនសត្វហ្នឹងឲ្យដូច មនុស្សទេដូចថាវាចង់ បោភោគអីទូទានអីឆ្កែឆ្មាអីចឹងទៅឆ្អែតទៅវាគ្រប់គ្រាន់ទៅតែមនុស្សមិនបានទេមនុស្សសំទុកដាក់ណានៃហ្នឹងចឹងរហូតដល់ទៅ ត្រូវកាប់សម្លាប់លួចប្លន់អីអីណានៃហ្នឹងណាយើងមើលមើលស្វាព្រៃវាដែល លើកតបអីណាមកស្លាប់មនុស្សមនុស្សឯងចេះតែនាំគ្នាទៅស្លាប់ស្វាហ្នឹងពិតមែនតែស្វាមិនមានការអភិវឌ្ឍទៅដោយផ្ទះសម្បែងទីកន្លែងលំនៅឋានអីមែនប៉ុន្តែក៏វាមិនដែលបានទៅកើតទុកឈឺចិត្តចងកអីណាហ្នឹងឯងតែមនុស្សយើងដោយសារចំណង់ដោយសារការដែលស្រឡាញ់គ្មានកំណត់នឹងចឹងដល់វាខកចិត្តទៅធ្វើអត្តឃាតសតិតិ សម្រាប់ខ្លួននឹងរឹតតែច្រើនឡើងក្នុងពិភពលោកមកពីរឿងតណ្ហាហ្នឹងអញ្ចឹងរឿងហ្នឹងវាធម្មតារបស់សត្វលោក ដែលមិនបានអប់រំចិត្តតែពុទ្ធបរិស័ទយើងត្រូវប្រតិបត្តិតែមិនអាចថាធម្មតាធម្មតាទេ ធម្មតាធម្មតា ផ្សងព្រេងក្នុងជីវិតដូចតែគ្នាអញ្ចឹងទៅរស់នៅពឹងសេចក្តីសុខខាងក្រៅហ្នឹងចាំតែថាបានអីដូចចិត្តបានសុខទៅ មិនបានទេកើតទុកទៅអញ្ចឹងវាអត់មានអីដែលថាខ្លួនទីពឹងខ្លួនអីទៅបានទេខ្លួនទីពឹងខ្លួនគឺពឹងខ្លួនយើងជួយខ្លួនឯងតាមផ្លូវចិត្តហ្នឹងគឺយើងមិនចាំបាច់ទៅហេបទៅហប់អីតលតែបានរបស់ខាងក្រៅដោយសពគ្រប់ពេលហ្នឹងឯងកាលណាបើចិត្តយើងសពគឺសពហើយ បើដូចជាផ្ទះហ្នឹងចឹងហើយបើម្ចាស់នៅសោកឯសោកឯ តូចជាងនេះទៅក៏ឲ្យតែរស់នៅមានការស្រឡាញ់គ្នារាប់អានគ្នាមានគុណធម៌អញ្ចឹងទៅវាមានសេចក្តីសុខហើយដូចជារូបកាយយើងអញ្ចឹងមិនថាខ្សត្រព្រាមវេស័កសោត្រិអីទេគេថាឲ្យតែចិត្តនឹងឯងបានអប់រំមើលសនីតៈនឹងចេញពីតកូលបបស័កអ្នកចាក់សម្រាមជូនសម្រាមម៉ូតរមួអីពីផ្ទះគេទៅចោលទេដើម្បីចិញ្ចឹមជីវិតបានដំបាយហ្នឹងប៉ុន្តែ តែដល់ទៅឧបនិស្ស័យមានព្រះអង្គយាងទៅប្រុសប្រទៀនជាអេហិភិក្ខុទៀតសម្រាប់ព្រះរហັດណាព្រំ700អង្គបំណំអញ្ជលីសំពះព្រះសនីតៈហ្នឹងអាហ្នឹងគ្រាន់តែចង់លើកឃើញថាវាសំខាន់គឺគុណធម៌ខាងក្នុងទាំងមានរឿងអីត្រូវកើតទុកទៀតព្រោះចិត្តនឹងឯងបានសុខដោយអំណាចមានសិលសមាធិបញ្ញាហ្នឹង សំខាន់ចិត្តសុខបងប្អូនកូនចៅទាំងអស់ហ្នឹងត្រូវត្រូវឲ្យយល់តាមផ្លូវពធហ្នឹងរស់នៅសពថ្ងៃយើងយើងយល់ហើយថាចិត្តយើងសុខយើងសុខហើយហើយត្រូវឲ្យជ្រាបដឹងថាចិត្តដែលសុខនេះណាមិនមែនតលតែយើងមានអីប៉ុណ្ណឹងប្រជែងមួយអ្នកដតីអីទេគាត់មាន គឺគាត់មានបុណ្យរបស់គាត់ហ្នឹងឯង មានទ្រព្យសម្បត្តិរត់ទទួលទានមានបានអីអីហ្នឹងចឹងទៅយើងគ្រាន់តែមិនចំណែននឹងគាត់ទៅប៉ុណ្ណឹងមានសេចក្តីសុខព្រោះមិនចំណែនហ្នឹងអាហ្នឹងឲ្យយើងឃើញឃើញចំណុចនៃសេចក្តីសុខទៅបើចំណែនត្រូវកើតទុក្ខហ្នឹង អញ្ចឹងកាលណាមិនចំណែនទេវាវាមានសេចក្តីសុខហើយហើយមិនបានមិនចំណែនថាមកពីយើងមានសទ្ធា យើងមាន មានសទ្ធាជឿនៅក្នុងរឿងជីវិតសត្វលោកវាប្រព្រឹត្តទៅតាមកម្មអញ្ចឹងមានផលទៀនឲ្យមកមានឋានៈបុណ្យស័ក្តិលៀបយសអីអីចឹងទៅហើយយើងមិនបានទៅប៉ុណ្ណឹងបច្ចេកអីនឹងគាត់ប៉ុន្តែឲ្យតែចិត្តយើង មានសេចក្តីសុខទោះជាមហាសិទ្ធិមានទ្រព្យសម្បត្តិ 10ដង ថែមទៅទៀតក៏ដោយវាសំខាន់ គឺចិត្តសុខទេចឹងណាបើចិត្តនឹងវាមិនសុខវាមិនមែនភ្នំមាសនឹងមកសុខឲ្យណាមិនមែនភ្នំប្រាក់នឹងមកសុខឲ្យលោកជាថៃណាចាប់ចំណុចនឹងឲ្យបានចឹងមិនទ្រព្យសម្បត្តិរាប់លានដុល្លារនឹងមកមកសុខឲ្យលោកជាថៃនឹងទេ បើចិត្តគាត់ត្រូវកើតទុកនឹងរឿងអីឧទាហរណ៍ថានឹកឃើញស្អប់អ្នកណាម្នាក់កើតទុកហើយហ្នឹងឯងមិនមែនប្រាក់ហ្នឹងមិនមែនផ្ទះធ្វើពីមាសធ្វើពីប្រាក់ហ្នឹងមកសុបឲ្យលោកសិទ្ធិហ្នឹងបានទេណាបើចិត្តវាកើតទុកអីហ្នឹងអើរឿងភេរយារឿងស្វាមីគឺមានបញ្ហាតែកាលណាយើងមិនអប់រំចិត្តមិនរសាចិត្តវាត្រូវកើតបញ្ហារឿងកូនរឿងចៅអីហ្នឹងហួងហែងទៅត្រូវកើតទុករឿងកិច្ចការងារ ហើយប៉ុណ្ណឹងប្រជែងទ្រព្យសម្បត្តិគ្នាធ្លាប់តែលេខ1ឥឡូវមកលេខ2កើតទុកដែរគឺផ្លូវចិត្តហ្នឹងមើលមើលមិនកើតទុកនឹងអត់បាយណាកើតទុកវាធ្លាក់ពីលេខ1មកលេខ2កើតទុកខ្លាំងណាមិនកើតទុកអីតិចតួចសើសើរឿងទ្រព្យសម្បត្តិរឿងកិត្តិយសរឿងគេឈ្មោះហ្នឹងមនុស្សហួងហែងខ្លាំងខ្លាំងមែនទេកើតទុកមែនទេណាហ្នឹងហើយហើយមើលមើលទ្រព្យសម្បត្តិមានដូចតាមមហាសិទ្ធិលេខ2 ប៉ុន្តែបើចិត្តកើតទុកទ្រព្យសម្បត្តិហ្នឹងមកជួយឲ្យមិនរួចហ្នឹងឯងអាហ្នឹងក្នុងអត្តន័យដែលឲ្យកូនចៅយល់ថារឿងសំខាន់សេចក្តីសុខផ្លូវចិត្តនេះណាគឺវាមិនមែនអាស្រ័យបច្ច័យតែពីរឿងទ្រព្យសម្បត្តិនឹងមួយយ៉ាងទេ តាមពិតទៅទ្រព្យសម្បត្តិនឹងមកលមួមដែលយើងអាចរស់បានមួយថ្ងៃ24ម៉ោងនេះហ្នឹងឯងហើយហេតុបច្ច័យដែលនាំឲ្យចិត្តនឹងមានសេចក្តីសុខ ណាគឺជាពិសេសអាការដែលយើងអាចធ្វើអីឲ្យអ្នករតីបានសេចក្តីសុខនេះហើយយើងធ្លាប់តែបានទ្រព្យសម្បត្តិមកយើងសុខអាហ្នឹងវាលោភៈប៉ុន្តែបើយើងចេះវឹកហាត់អប់រំឲ្យឲ្យមានទឹកចិត្តដែលអាចថាយើងយើងមានសមត្ថភាពជួយឲ្យអ្នកតីបានសេចក្តីសុខយើងចេះ ឲ្យទៀនយើងចេះសង្គ្រោះអីអីស្រាប់តែយើងបានដឹងសេចក្តីសុខដែលកើតមកពីយើងធ្វើល្អនេះជួយឲ្យគេបានសុខនេះរសជាតិហ្នឹងអាហ្នឹងតលតែកើតមានខ្លួនឯងចឹងតែយើងដឹងថាអូយើងសប្បាយណាបានជួយឲ្យគេបានសេចក្តីសុខហ្នឹងឯងយើងចាប់ផ្ដើមអនុវត្តតាំងពី រឿងតូចតាចអីអីចឹងទៅឃើញលោកយាយលោកតាគាត់ជើញទៅវត្តអីចឹងទៅគាត់អញ្ជើញដោយយានជំនិះអីចេញថ្លៃឲ្យទៅឧទាហរណ៍ចឹងណាហ្នឹងឯង2 3000 4000អីខ្មែរឬក៏ប្រមាណបាត អីស្រុកនឹងចាយប្រាក់បាតអីខ្លះក៏តាមនឹងទៅវាតម្លៃឬក៏យើងជូនដោយយានជំនិះអីយើងទៅរឿយរឿយហើយយើងយើងមកនឹកឃើញថ្ងៃហ្នឹងយើងបានធ្វើល្អអញ្ចឹងណា ហើយយើងមានសេចក្តីសុខត្រូវចេះធ្វើទុកក្នុងចិត្តយើងសប្បាយចិត្តនឹងយើងបានធ្វើសេចក្តីល្អហ្នឹងអាធ្វើមកសន្ធឹកទៀតនោះវាចេះតែខ្វាយខ្វល់ខ្វាយខ្វល់ដល់តែមិននឹកឃើញអំពើល្អដែលយើងបានធ្វើហ្នឹងអត់អស់លុយប្រមាណផងតែយើងមានសេចក្តីសុខកុំកុំរំលងណាកុំរំលងអាសេចក្តីសុខចិត្តហ្នឹងណាហ្នឹងឯងពីព្រោះជីវិតរបស់យើងចិត្តហ្នឹងបើអត់មានចិត្តរស់នៅទេមានការរស់នៅយ៉ាងម៉េចមានអត្តាទូខ្លួនអីយើងឯណាអ្នករស់ក្រៅពីចិត្តហ្នឹងទៅទៀត ហើយបើចិត្តចេះមានសេចក្តីសុខនឹងអំពើយ៉ាងហ្នឹងហើយយើងធ្វើទុកក្នុងចិត្តថាយើងនឹងធ្វើស្អីទៀតស្អីទៀតស្អីទៀតឲ្យចិត្តនឹងមានសេចក្តីសុខហ្នឹងឯងតែអញ្ចឹងបានយើងមករកឃើញថាអូសេចក្តីសុខនៃជីវិតគឺសេចក្តីសុខចិត្តហើយសេចក្តីសុខចិត្តនេះវាតកតងនឹងការអប់រំនៅសទ្ធា នៅបញ្ញារហូតដល់ទៅអារម្មណ៍នៃប្រកម្មដ្ឋានទៀត ណាដូចជាលោកយាយលោកតាអីគាត់ប្រព្រឹត្តបរិបត្តិធัวនៅតាមវត្តអីអីហ្នឹងគាត់មានសេចក្តីសុខតាមផ្លូវចិត្តណាគាត់ស្ងប់រងាប់ណាហ្នឹងឯងមិននឹកផ្ទះសំបែងមិននឹកទីកន្លែងមិននឹកទេនៅវត្តតូបគាត់នឹងសមាធិទៅដល់ពេលវេលាទៅស្ដាប់អវាទគ្រូបាអាចារ្យទៅ ទៅស្ដាប់បត្រៃបីដកទៅ មើលមើលការលះបង់ទេសបែងទីកន្លែងមិនជាប់ជំពាក់នឹងកូនចៅអីអីហ្នឹងមានសេចក្តីសុខណា ហើយនឹងមើលមើលមហាសិទ្ធិរស់សេចក្តីសុខបែបហ្នឹងអត់បានទេណាបើអត់បានអប់រំណាបើតលតែមានសទ្ធាមមតំណាស់ព្រះរាជាដោយព្រះបាទទេសមហារាជនៅសេរីលង្កានោះគាត់មានព្រះរាជដំណាក់ព្រះអង្គមានព្រះរាជដំណាក់នៅចែកដីបរពតថ្ងៃអបោសិទ្ធិសិលព្រះអង្គយាងទៅមួយយប់មួយថ្ងៃអញ្ចឹងទៅស្ដាប់ពធមួយយប់ពោះព្រឹកអញ្ចឹងទៅ ហ្នឹងគឺបាធម្មិករាជគឺព្រះអង្គប្រព្រឹត្តធัวអញ្ចឹងហ្នឹងគឺមហារាជក៏ដោយសិទ្ធិក៏ដោយក៏អាចប្រព្រឹត្តបរិបត្តិអប់រំចិត្តឃើញថាយើងច្រឡំស្មានទៅថាអ្វីអ្វីទ្រព្យសម្បត្តិលៀបយសឋានៈអីអីហ្នឹងឯងដែលធ្វើឲ្យយើងមានសេចក្តីសុខក្រៃលែងមែនទែនទៅ តែដល់តែយើងមករោគសេចក្តីសុខ ទៅតាមអារម្មណ៍នៃប្រកម្មដ្ឋានលើសអំពីសេចក្តីសុខដោយសម្បត្តិទិដ្ឋីសម្បត្តិស្ដេចចក្រនឹងទៅទៀតព្រោះជាសេចក្តីសុខតាមផ្លូវចិត្តដែលមានសេចក្តីសុខបានយូរយូរក្តីសុខយើងជាមួយទ្រព្យសម្បត្តិអីហ្នឹងសុខរួចទៅភ័យព្រួយរឿងអីចឹងទៅឬក៏មានមែនទែនទៅកើតជំងឺរោគអីភ័យខ្លាចស្លាប់ ចោលទ្រព្យសម្បត្តិអីអីហ្នឹងចឹងទៅហើយវាមានបញ្ហាសពគ្រប់ បញ្ហាអ្នកដតីចេះតែមកខ្ចីចេះតែមកសុំចៃអត់សងអីអីទេហោអញ្ចឹងវាច្រើនរឿងណាដែលដែលធ្វើឲ្យចិត្តវាអត់ស្ងប់ បានមកផ្លេតអីទៅទេនឹងឯងវារវើ រវាយទៅច្រើនណាស់ហើយដល់ទៅមានឱកាសអប់រំចិត្តឲ្យបានជាសមាធិរហូតដល់ទៅមាន បញ្ញា ដែលអាចដឹងសភាពការនៃជីវិតសពគ្រប់ទាំងអស់គ្រាន់តែជាអារម្មណ៍របស់ចិត្ត ហើយវិបស្សនាមិនប្រកាន់ចិត្តនឹងជាអត្តាទូ ខ្លួនទៅទៀតអាសេចក្តីសុខចិត្តហើយហ្នឹងណាហ្នឹងឯងមិនប្រកាន់ចិត្តសុខហ្នឹងថាជាអត្តាទូខ្លួនទៅទៀតអាហ្នឹងវាទៅជាសុខព្រោះមិនប្រកាន់ហ្នឹងវិបស្សនាអញ្ចឹងជាការរំលឹកដើម្បីឲ្យពុទ្ធបរិស័ទយើងបានជ្រាបថារឿងជីវិតរបស់យើងយើងចាំខ្លីៗថាតើកាលណាចិត្តសុខគឺសុខហើយ អានឹងជីវិតទាំងមូលតែកាលណាចិត្តសុខគឺសុខហើយហើយយើងយើងត្រូវយល់ឲ្យទលំទលែងថាចិត្តសុខមិនមែនព្រោះហេតុតែសម្បត្តិខាងក្រៅតែម្យ៉ាងទេកណាអត់ទេតែគឺចិត្តនេះបើជាមួយសម្បត្តិខាងក្រៅ វាឲ្យយើងសុខសบายហ្នឹងវាវាដោយច្រើនសុខសบายคล้ายคล้ายទៀតដីសុខคล้ายคล้ายដីសុខហ្នឹងវានាំឲ្យយើងហួងហែងហើយ វានៅគៀកចិត្តនឹងសេចក្តីទុក្ខ អ្វីអ្វីដែលយើងហួងហែងនេះវាប្រែប្រួលទៅមិនថាភរិយាស្វាមីមិនថាបងប្អូនកូនចៅទេត្រូវកើតទុកណានៃនឹងឯងព្រោះវាមិនមែនជាសេចក្តីសុខស្ងប់ដោយអំណាចនៃកុសលធម៌អញ្ចឹងយើងមកអភិវឌ្ឍចិត្តរបស់យើងឲ្យចម្រើនទៅដោយសេចក្តីសុខពិតប្រាកដគឺជាសេចក្តីសុខផ្នែកខាងកុសលណាសេចក្តីសុខផ្នែកកុសលនេះបានវានាំឲ្យបាន ដល់លោកកតរៈហើយជាទីបំផុតទុក្ខ នឹងឯងមិនបានចាំបាច់ទៅដល់លោកកតរៈថាតាមពិតសេចក្តីសុខជាមួយទ្រព្យសម្បត្តិមាសប្រាក់លុយកាក់នេះណាកូនចៅយើងគិតមើលមើលបើ យើង អត់មានអត្តភាពកើតមកទេចាំបាច់មានបច្ច័យ4ធ្វើអីគឺណាបើអត់បញ្ញខណ្ឌទេចាំបាច់បរិភោគអីចាំបាច់ប្រើប្រាស់អីផ្ទះសម្បែងទីកន្លែងអីគឺបើអត់មានអត្តភាពទេនោះហើយមួយទៀតមានអត្តភាពហើយ មិនមានអាសេចក្តីប្រកម្មទៅទៅចាប់យកបញ្ញខណ្ឌមកធ្វើជាតួខ្លួនទេអាហ្នឹងក៏មិនមានខ្វាយខ្វល់អីផ្លូវចិត្តដែរដោះស្រាយបច្ច័យ4តាមមានតាមបានហ្នឹងទៅមិនស្វឹងជ្រុកងប់ទៅឬក៏ថាຕົកតោមនោះអីទៅ ក្នុងរឿងបានមិនបានហ្នឹងឯងពីព្រោះវាអត់ចាប់ប្រកាន់អត្តភាព គឺបញ្ញខណ្ឌមកជាអត្តាតួខ្លួន នឹងឯងដូច្នេះមេវាណាគឺវានៅឯនេះទេណាវានៅយើងមានអត្តភាពមើលមើលហើយដល់ទៅមានអត្តភាពវាមានស្អីអានឹងដូចជារោគចឹងហើយមេរបស់វាគឺតណ្ហាដែលទៅនាំឲ្យកើតកម្មតតែងអភិសង្ខាហើយយើងអត់បានដោះស្រាយតាមផ្លូវពធទេយើងដោះស្រាយទៅតាមបច្ច័យ4អាបច្ច័យ4ហ្នឹងណាបើយើងកំណត់ដឹងក្នុងការបរិភោគវាបានប្រហែលជាឆ្នាំបំបត្តិការឈឺចាប់តែប៉ុណ្ណឹងទេ វាមិនបានឲ្យជាទេអារោគមហារាជវត្តដាក់យើងនេះវាគ្រាន់តែបាត់ឈឺចាប់មួយពេលមួយពេលទៅប៉ុណ្ណឹងដែលយើង នៅជាមនុស្សនេះហើយទៅនរកទៅប្រែតអត់មានទៅទៀតអាឆ្នាំបំបត្តិការឈឺចាប់នឹងអាបច្ច័យ4នឹងវាបានដែលយើងនៅក្នុងមនុស្សហើយបច្ច័យ4នឹងបើយើងអត់កំណត់ដឹង ព្រំដែននៃការប្រើប្រាស់ទេ បរិភោគទៅដោយការមកសពអានឹងវាចូលទៅក្នុងរឿងចំណីតោះវាចូលទៅក្នុងរឿងឆ្នាំខ្លែងខ្លាយនឹងទៅទៀត ហ្នឹងហើយវានាំឲ្យខូចសុខភាពណានៃទៅទៀតដោយសារតែរឿងបរិភោគកាមសុខហ្នឹងតាមរយៈបច្ច័យ4ហ្នឹងអញ្ចឹងបានព្រះអង្គអនុញ្ញាតឲ្យបព្វជិតប្រើប្រាស់បច្ច័យ4ហើយត្រូវពិចារណាញាណសង្វរៈគឺបច្ចយៈសន្និសិទ្ធិសិលនឹងបរិសុទ្ធដោយបញ្ញានឹងញាណសង្វរៈក្នុងសព្ពេសព្ពេសវៈសង្វរៈសោតនឹងហ្នឹងហើយត្រូវពិចារណាហើយក្នុងបតតមង្សសោត បីដកលេខ31សពាសវៈសង្វរៈសោតយេតិញានសង្វរៈក្នុងបីដកលេខ20ហើយបតមង្សសោតនេះក្នុងបីដកលេខ31នេះគឺទាំងពុទ្ធិកាទាំងអត្តកថាបានបញ្ជាក់ថាបរិភោគមិនបានពិចារណានឹងមានទោសមានទោសស្មើនឹងបរាជិកទេគ្រាន់តែព្រះអង្គមិន បញ្ញត្តិបញ្ញមៈបរាជិក ណាដោយសារបរិភោគប្រើប្រាស់បច្ច័យ4ដោយមិនពិចារណាគឺណាព្រះអង្គមិនបញ្ញត្តិតែព្រះអង្គទ្រង់សម្ដែងបតតមង្សសោតនឹងដែលពិខុដាប់ហើយគឺមានសេចក្តីសង្វេគក្នុងការប្រើប្រាស់បច្ច័យ4នឹងគឺมันអាចផ្លិច ភ្លេចសតិភ្លេចបញ្ញាក្នុងការពិចារណា កំណត់ដឹងប្រយោជន៍កំណត់ដឹងប្រយោជន៍នៃការប្រើប្រាស់បច្ច័យ4ហ្នឹងគឺអត់មានយោបច្ច័យ4ជាទិសដៅហឹកហឺហាបង្អួតបង្អនណានណាទេគឺគ្រាន់តែដើម្បីរស់ហើយណែមកអប់រំចិត្តចម្រើនបញ្ញាសិលសមាធិបញ្ញា សាងព្រហ្មយានទៅកាន់ព្រះនិព្វានណែដែលសំខាន់គឺខ្លឹមសារនៃ ជីវិត គឺ ព្រះមច្ឆរិយធម៌ហ្នឹងហើយអញ្ចឹងរឿង ការដែលត្រូវពិចារណាក្នុងបច្ច័យ4ហ្នឹងពីព្រោះវាអត់អាចឲ្យជារោគមហារាជប្រចាំវត្តដាក់នេះទេ អាការដែលមានបញ្ញខំហ្នឹងអានឹងរោគឲ្យបងប្អូនកូនចៅពិចារណាឲ្យឃើញអានឹងពិចារណាចូលទៅដល់វិបស្សនាទៀតឲ្យឃើញរោគកតោគឺបញ្ញខំហ្នឹងហ្នឹងឯងគឺវាមិនមែនមានតែជាតិហ្នឹងទេ ដូចជាខាងដើមហើយវាមិនអស់កិលេសដោយសារស្លាប់ទេអញ្ចឹងបើយើងស្លាប់ទៅទាំងកិលេសវាត្រូវតែមានបដិសន្ធិទៅទៀតហើយដូចជាយើងកើតមកជាតិនឹងអញ្ចឹងវាជាប់កិលេសមកហ្នឹងណាកិលេសហ្នឹងវាជាកិលេសសវត្តដាក់ដែលវានាំឲ្យមានកម្មជាបច្ច័យនៃបដិសន្ធិហ្នឹង នឹងឯងអញ្ចឹងអានឹងឯងមើលមើលតែកើតទៀតទៅវាត្រូវការទៀតទៅអានេះកើតជាមនុស្សយើងគ្រាន់មានមុខបរោទទួលទានអីទៅតាមដែលយើងចេះដឹងជាមនុស្សនឹងអីចូលទៅប្រែតបានអីទៅទេឆានអីអីហ្នឹងយ៉ាប់ណាស់យើងមើលមើលពេលភ្លៀងអីទៅគ្រាន់បានចំណីអាហារស្លឹកឈើស្មៅអីដល់ខែរាំងអត់ស្មៅទេស្មៅងាប់អស់ភ្លើងឆេះទៀតស្លឹកឈើរុះអស់ទៀតហើយពោះប្រប៉ិនតម្រៃអត់មានអី ហើយថាអត់ចំណៃហើយវាអត់ទឹកទៀតទៅផឹកទឹកកពើគប់គឹបគឹបទៀតចឹងហើយយើងទៅបានបច្ច័យ4នឹងមកពីណាហ្នឹងឯងហើយចុះដែលយើងធ្លាប់បាន ពីមនុស្សពីទេវតាថាអានឹងវាអត់ឲ្យរោគនឹងជាទេគឺគ្រាន់តែបាត់ការឈឺចាប់មកពេលមកគ្រាហ្នឹង ហើយយើងចេះតែសបាយត្រេកអររីករាយទៅវាអត់បានព្យាបាលឲ្យជាដល់ទៅរោគនឹងវាចិត្តរីករាលដាលតទៅទៀតហើយអាឆ្នាំសម្រាប់ឲ្យឲ្យបាត់ការឈឺចាប់វាអត់មានចឹងវាត្រូវទុកលំបាកមែនទេណាយចឹងចឹងអ្វីដែលសម្រាប់ជាបារោគហ្នឹងគឺសមថវិបស្សនាណា ត្រូវអប់រំបងប្អូនកូនចៅត្រូវឲ្យមាន សមថវិបស្សនាហ្នឹង អានឹងគ្រាន់តែរងាប់ទេតែដល់ទៅរងាប់ទៅអាចឲ្យសម្រេចលោកតរៈបានជាសះស្បើយនឹងឯងអញ្ចឹងគឺរៀបរាប់ពីធัวព្រឹកមិញដែលលោកគ្រូបងក៏លើកឡើងនឹងចាត់ទុកថាជាធัวសង្គ្រោះបន្ទាន់ពីព្រោះយើងវាមានរោគអបាយភូមិ អញ្ចឹងវាត្រូវដឹកទៅ មន្ទីរពេទ្យឡាមសង្គ្រោះបន្តទីតតទីតតទីតតសប្លេឡាអាឡានឡាមសង្គ្រោះបន្តគេគេធ្វើសលេងអញ្ចឹងណាដើម្បីសុំផ្លូវអីអីហ្នឹងកិច្ចអីអីហ្នឹងទៅដល់កន្លែងសង្គ្រោះបន្តហ្នឹងហ្នឹងដែលដែលបានស្ដាប់លោកគ្រូបងរំលឹកដល់នាយកនាយិកាអីអីក៏ដូចជាពុទ្ធបរិស័ទទូទៅហ្នឹងហើយខ្លឹមសារនៃពធហ្នឹងគឺរំលឹកកន្លែង ឯងនឹងឯងចឹងព្រោះយើងវាអត់តាន់មានអីធានាថាមិនទៅអបាយភូមិទេយើងមកសបាយរីករាយអីជាមួយអីមួយថ្ងៃអស់ទៅមួយខែអស់ទៅលឿនចឹងអីហ្នឹង14ឆ្នាំអីនេះហ្នឹងហើយមើលមើលហើយយើងមិនតាន់បានស្លាប់ក៏វាមិនមែនប្រកាស អីណាថាមិនស្លាប់ហើយក៏មិនអាចធានា បានថានៅ14ឆ្នាំ អីទៅទៀតនោះដែរទេអញ្ចឹងហើយជីវិតវាប្រតិតាមកម្មហ្នឹងណាដូច្នេះយើងរស់នៅក្នុងកំណើតជាមនុស្សហ្នឹងកុំរវល់ប្រណាំងប្រជែងអីជាមួយអ្នកដតីណារឿងសិតតែជាអ្នករងគ្រោះជាអ្នកមានទុកទាំងអស់គ្នា ទៅប្រឹងប្រែង ជួយ ខ្លួនឯងចឹងហ្នឹងឯងបាន នៅសុគតិភពប៉ុណ្ណឹងហើយបាន ត្រៃសរណគមបានយើងជួបនឹងពុទ្ធសាសនាកុំឲ្យយើងចេះតែស្រវឹងជ្រប់ងប់ជាមួយ គ្នានឹងសម្បត្តិរបស់មេក្នុងលោក នេះនោះអានឹងវាគ្រាន់តែសម្រាប់អត្តភាពទេតើយើងយើងពិចារណាមើលបើអត់មាន អត្តភាពទេចាំបាច់ត្រូវការអីទេសម្បែងទីកន្លែងទម្លាក់អំពាក់អាហារបរិភោគស្អី នឹងឯងហើយឥឡូវវាបានប៉ុន្តែថាអត្តភាពវាចិត្តទៅនៅ មានតទៅទៀតអញ្ចឹងពីមួយជាតិទៅមួយជាតិទៅវាមិនចេះតែបានទេអញ្ចឹងគឺថាត្រូវយើងឲ្យទានបើថាវាមិនតន់បរិនិព្វានទេឲ្យទាននឹងឯងឲ្យនៅសម្បត្តិ ក្នុង ដំណើរជីវិតរបស់យើងនឹងបានសុគតិភពទៅអានឹងឯងទៅយើងមានឱកាសស្ដាប់ធัวសិក្សាអាចសម្រេចមគ្គផលទៅបានវាអស់អត្តភាពទៅណាដោយសារវាអស់កិលេសទៅវាអត់មានកម្មកម្មហ្នឹងបើថាវានៅក្នុង ព្រះសោតាបានវាឲ្យអស់ច្រើន7ជាតិតែប៉ុណ្ណឹងដល់ជាតិទី7ត្រូវសម្រេចព្រះរហ័តអស់តណ្ហាហ្នឹងត្រូវបរិនិព្វានទៅអស់អត្តភាពហ្នឹងទៅបានវាអត់ត្រូវការ ត្រូវការអីផ្ទះសំបែងអីទម្លាក់អំពាក់អាហារបរិភោគថ្នាំកែរោគអីបើអត់ឈឺផងហ្នឹងបើអត់មានអត្តភាពបញ្ញខੰទេអញ្ចឹងរឿងដែលយើងត្រេកអររីករាយជាមួយនឹងសម្បត្តិក្នុងលោកនេះ គឺយើងត្រូវដឹងថាម៉ោមទីមាន អត្តភាពហើយយើងចាប់ប្រកាន់អត្តភាពថាជាទូខ្លួននេះបានវាវោវឹកទៅសម្បើមណាស់ហ្នឹងបើគ្រាន់តែមានអត្តភាពហើយប្រើប្រាស់បច្ច័យ4ដោយបព្វជិតដោយព្រះអរិយបុគ្គលអីវាអត់មានទៅបៀតបៀនអ្នកដទៃអីទេអត់មានទៅវោវឹកអីក្នុងលោកឆ្លោះប្រកែកតោះតេងដណ្ដើម គ្នាអីទេតែនេះវាមាន អត្តភាពហើយចាប់យកមកធ្វើ ជាទូខ្លួនកើតទៅ ជាមានអ្នកបណ្ណាំងប្រជែងគ្នាណានៃទាំងត្រូវបំនុំគុំស្អប់ត្រូវ ប្រណាំងប្រជែងគ្នាមែនទែនអញ្ចឹងទៅវាវាជារឿងដែលយើងត្រូវរងាប់នៅ អាមេរោគក្នុងចិត្តសន្តានហ្នឹងកុំឲ្យវាចិត្តរីករាលដាលទៅ ដល់ថ្នាក់ឆ្លោះប្រកែកតោះតេងឬក៏ទៅដណ្ដើមរបស់អ្នករតីអីអីនោះរត់តែតួខ្លួនយើងរស់នៅរាល់ថ្ងៃហ្នឹងមិនទៅឃើញផងហ្នឹងមានតែវិញ្ញាណដឹងអារម្មណ៍ហ្នឹងដែលឡែកអំពីរូប ដែលជាធាតមិន ដឹងដូចជាសាកសព យើងនៅរស់នោះវាដូចជាសាកសពអញ្ចឹងរូបមកវាអត់ដឹងអីទេដូចតុកទូក្រេតាំងអញ្ចឹង ចឹងវាខុសពីសាសពត្រង់ដែលមានវិញ្ញាណដឹងអារម្មណ៍ដល់ទៅវិបស្សនាចែករូបចែកនាមដាច់ចេញពីគ្នាចឹងទៅ បានវាអត់ប្រកម្មវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងថាស្រីថាប្រុសមនុស្សទេវតាយើងអីទេអាហ្នឹងឯងដែលយើងត្រូវលះតណ្ហាវាអត់ត្រូវការយកអីមកឲ្យអ្នកណាបើវាមានវិញ្ញាណដឹងអារម្មណ៍វេទនាសោយអារម្មណ៍ហ្នឹងទៅយកអីយកមកឲ្យអ្នកណាហ្នឹងហ្នឹងឯងចេះតែអប់រំយ៉ាងនេះឯងតែទៅពុទ្ធបរិស័ទយើងចេះរស់នៅជាសុខតាមផ្លូវចិត្តហ្នឹង បានច្រើនឡើងច្រើនឡើងអភិវឌ្ឍសេចក្តីសុខតាមផ្លូវចិត្តទោះជាយើងសម្បូរទ្រព្យសម្បត្តិដោយសារបុណ្យដែលយើងធ្វើពីជាតិមុនមកចិត្តតែឲ្យផលរួចទទួលទានមានបានទៅយើងទំនុកបំរុងវត្តអារាមណាបានសុបាយចិត្តនឹងធ្វើទាននឹងទៀតមានបេតិថ្នាក់ទាននឹងឧបត្ថម្ភដល់ចាគានុសតិសមាធិទៅដោយបេតិនឹងទៅទៀតដោយលោកសិទ្ធិអនាតបិណ្ឌិកកបាសិកាវិសាខាអីចឹងជាព្រះសោតាបានហើយ មានសមាធិឧបចារៈសមាធិនឹង សបាយទៅហើយទៅទេវលោកអត់ត្រឡប់មកមនុស្សវិញទៀតផងអញ្ចឹងវិលវល់ក្នុង ទេវលោកហើយចូលទៅកម្មអគណិតកៈព្រំទាំងដោយការសម្រេចព្រះអនាគាមីនឹងហើយក៏បរិនិព្វានក្នុងអគណិតកៈព្រំសធាវៈជន់លើនឹងទៅនឹងឯងអញ្ចឹង ពុទ្ធបរិស័ទបងប្អូនកូនចៅកុំចេះតែតំអក់នៅក្នុងកំណើតជាមនុស្សនេះយើងនៅប្រហែលថ្ងៃទៀតនឹងដូចផ្ទះសំណាក់អញ្ចឹងទៅមើលមើលដូចជាបង្វេយអីអញ្ចឹងមកនៅម៉ាឡៃនឹងដូចផ្ទះសំណាក់អញ្ចឹងទៅបាត់14ឆ្នាំទៅបាត់ហើយហើយអាហ្នឹងជាជាការប្រាប់យើងយើងជាកូនជាចៅនឹងត្រូវពិចារណាឲ្យបានរឿយរឿយដើម្បីកុំឲ្យសវឹងនឹងជីវិតកុំឲ្យសវឹងនឹងទីកន្លែងហ្នឹងអញ្ចឹងក្នុងដំណើរយើងទៅសូម្បីយើងទៅដែនដីពុទ្ធ ទ្ធភូមិសរីលង្កាភូមិមេអីក៏យើងដាក់ស្បៀងទៅមួយអាទិត្យ10ថ្ងៃកន្លះខែអីហ្នឹងអីចូលដំណើរដែលយើងទៅបរលោកហ្នឹងស្បៀងហ្នឹងគឺត្រូវជាប់ជាមួយនឹងចិត្តបើយើងអត់យកផ្ទះសបែងទីកន្លែងជ្រៅអង្គមាសប្រាក់អីទៅទេវាត្រូវចិត្តហ្នឹងសំបន់ទៅ ជាមួយចេតនាជាបន់ហ្នឹងដែលយើងឲ្យទៀនគឺយើងមានមានពូជមាន មានពូជមានយើងថ្វាយបង្គំមេដាបិតាយើងដាំពូជពងខ្ពស់យើងយើងឲ្យជីវិតគេរស់យើងដាំពូជជីវិតអាយុវែងយើងមិនបៀតបៀនគេឲ្យឈឺឲ្យលំបាកយើងដាំពូជជាយើងប្រកេនថ្នាំកែរោគប្រសងរត់ទៅជាទៅទៀតនឹងឯងឲ្យតែយើងឲ្យអីគេគឺចេតនាដាំពូជនឹងហ្មងកូនចៅឲ្យឆ្លាតកន្លែងហ្នឹងអានឹងហៅធัวក្នុងអានឹងធัวកម្មដ្ឋានទៀតដែលអាចយើងដឹងថាអូចេតនានេះជាធัวខាងក្នុងតែយើងឲ្យអី គេចេតនាហ្នឹងគឺវាជាពូជហ្នឹងឯងហើយដាំទុកក្នុងចិត្តយើងហ្នឹងឯងអញ្ចឹងត្រូវឲ្យសុកគេទៅយើងដាំពូជសុកឲ្យកុំឲ្យទុកគេតែឲ្យទុកគេ យើងដាំពូជទុកគេអញ្ចឹងយើងដាំតែពូជសុកទៅអញ្ចឹងពូជសុកហ្នឹងឯងតែនឹងឲ្យមានវិបាកជាសុកហើយនៅជាឧបនិស្ស័យឲ្យសម្រេចលោកកតរៈជាព្រះអរិយបុគ្គលទៀតផងចឹងសូមអនុមោទនា